អនុមោទនាស្ដាប់នៅព្រះធម៌ដូចតទៅនៅក្នុងសាយមហាសម័យគឺពេលខែរជានៃអបោពុទ្ធសិល8រោចខែ10ឆ្នាំមីឆ័ត្របាសាពុទ្ធសករាជ2546 ជាឱកាសដែលពុទ្ធបរិស័ទទាំងឡាយស្ដាប់នៅពធទេសនានៅក្នុងថ្ងៃអបអរសពដើម្បីសម្អាតសិលជំរះសិលរបស់ខ្លួនស្អាតធរផងព្រោះការស្ដាប់នៅពធទេសនាមានប្រយោជន៍មានសារៈសំខាន់ច្រើនមែនទែនគឺធ្វើឲ្យយើងយល់ដឹងពី អំពើឬក៏ការងារដែលយើងត្រូវប្រព្រឹត្តរស់នៅក្នុងបច្ចុប្បន្នភាពនេះហើយស្គាល់ខុសស្គាល់ត្រូវដើម្បីត្រាយផ្លូវមួយសម្រាប់ដល់ស្ទុះទៅកាន់បរមសុខគោលកសានទានឬថានឹងប្រើនៅផ្លូវមួយផ្សេងដែលមិនទាន់បានទានទេគ្រាន់តែឲ្យបានសុខនៅក្នុងជីវិតប្រចាំថ្ងៃបច្ចុប្បន្ន ហើយបន្ទាប់គឺជានិស័យដូច្នេះនៅក្នុងពេលនេះខ្ញុំប្រកាសណាស្មាតសូមណែនាំពន្យល់អំពីកិច្ចការបានបាក់ខ្លះខ្លះរបស់ពុទ្ធបរិស័ទនៅក្នុងសង្គមនីមួយៗជាពិសេសគឺមនុស្សទាំងអស់ ដែលមានជីវិតរស់នៅប្រចាំថ្ងៃជារៀងរាល់ថ្ងៃគ្រប់ស្រុកគ្រប់ភូមិគ្រប់វត្តគ្រប់អារាមគ្រប់ដែនដីគ្រប់តំបន់គ្រប់ប្រទេសភូមិឋានទាំងអស់គឺអ្នកណាក៏សុខតែចង់បានសេចក្តីសុខដូចដូចគ្នាសេចក្តីសុខហើយនិងសេចក្តីចម្រើននេះគឺមនុស្សចង់បានគឺថាខ្លាំង បើយើងនិយាយជាសានទៅតែចង់បានតែទេចង់បានតែឆាខ្ញុំថាកំណត់សំបីទៅសត្វទេឆានេះជាសត្វមាន់សត្វទេគោក្របីក៏វាចង់បានសត្វដែរនៅពេលណាម្ចាស់បាក់បន្តិចដល់រំពាត់គោនោះមិនមែនសមាជិកទេនៅជាសត្វបាក់ស្័យទៅសើរចំណេះទៅចង់បានសេចក្តីសុខនៅក្នុងជីវិតសំបីសត្វពលាសត្វសម្ោច ដែលជាសត្វមានខ្លួនតូចមានវិញ្ញាណដូចជាមនុស្សដទៃដែរព្រោះនៅក្នុងបច្ចុប្បន្នយើងឃើញទៅគឺសកម្មភាពចេះពូនចេះទូចេះនៅរបស់ខ្លួនចេះជញ្ជូននៅស្បៀងអាហារដើម្បីចិញ្ចឹមជីវិតប្រចាំខែនិងប្រចាំទៅរបស់ខ្លួននិយមន័យមកគឺសេចក្តីសុខនេះអ្នកណាប្រចាំបានដែររួមសេចក្តីទៅគឺចង់បានដូចដូចគ្នា ដូចជានៅក្នុងសាសនាទាំងអស់ខាងលើគ្រប់សាសនាទាំងពុទ្ធសាសនាទាំងពីររសាសនាដូចជាព្រឹទ្ធសាសនាមូហាម៉ាត់សាសនាជាដើមបណ្ដាសាសនាទាំងអស់ក៏តែងតែប្រកាសនៅសេចក្ដីសុខសម្រាប់សាសនានីមួយៗគឺចង់ដឹកនាំមនុស្សចង់ដឹកនាំសត្វលោក ដល់ទៅឈ្មោះទៅរកសេចក្តីសុខសន្តិភាពសេចក្តីសុខចម្រើននៅក្នុងបច្ចុប្បន្នជាតិនេះនិងទៅអនាគតជាតិគ្រប់សាសនាទាំងអស់ដោយសកម្មភាពទៅនេះអនិច្ចតាមការយល់ដឹងពីទស្សនៈបើបុគ្គលណាយល់ថាដោយសត្វតើពីហេតុនេះក៏ខំប្រឹងសម្បត្តិហេតុនេះទៅ ពលណាយកទឹកដែលសុទ្ធតែឡើងតាមហេតុនេះទេក៏នាំយើងប្រមត់តាមហេតុនេះទេទៅដល់ហើយដល់នេះតែឡើងនៅក្នុងពុទ្ធសាសនាវិញមានសេចក្តីសុខច្រើនណាស់ដែលព្រះដំណើរពីខេត្តដែលនាំទៅដល់ដល់នោះវាច្រើនមែនទេប៉ុន្តែក្នុងទីនេះគឺចំបញ្ជាក់អំពីសេចក្តីសុខដែលកើតឡើងអំពីសិលធម៌ពិភព ជាសិលធម៌សិលធម៌នឹងបានន័យថាចិត្តធម៌ដែលមានជាប្រកបដីធម្មតាចិត្តធម៌ដែលនាំមកនៅការអភិវឌ្ឍដល់សង្គមមានការព្រមព្រៀងគ្នាតាមឡើងដោយសារសិលធម៌នេះដូច្នេះសិលធម៌សំខាន់ចិត្តសម្រាប់សាធុជនពុទ្ធបរិស័ទទាំងអស់ ដែលនៅសត្វខាងក្រោមបំផុតមកមិនដែលសត្វលើសត្វខាងក្រោមបំផុតគឺមនុស្សសត្វទូទៅទាំងសមារាសមារីលក្ខត្រនិងអបានោះដែលមិនទាន់ស្គាល់វត្តវត្តរាគឺចាំដល់ហ្នឹងដែលទៅមានសិលធម៌ព្រោះបកគោលដែលមកវត្តដូចជាប្រសងបុះក្នុងសាសនាដូចជាលិខតវសអានឹងបានន័យថាគាត់មានសិលធម៌រនៅមានកម្រិតខ្ពស់ ជាផុតងងគឺទទួលខាងក្រោមមកហើយសេចក្តីសុខដែលកើតឡើងក្នុងសង្គមនោះគឺមិនមែនមកពីទទួលខាងខាងលើនោះទេគឺមកពីទទួលខាងក្រោមណាភាពចលាចលភាពលំបាកក្នុងសង្គមនោះមកពីទទួលខាងក្រោមពុទ្ធបរិស័ទដែលនៅខាងក្រោមនោះលោកខាងអ្នកគ្រប់គ្រងផ្ទះ អ្នកដែលមិនស្គាល់លះបង់មកវត្តហើយនិយាយចំទៅគឺនៅផ្ទះចំណាយនៅរកស៊ីចិនជីវិតនៅស្វែងរកយុទ្ធសាស្ត្រស្វែងរកសម្បត្តិប្រកបអាជីវកម្មផ្សេងផ្សេងទាំងអស់មនុស្សទាំងអស់នោះឯងដោយសារមកត្រូវមានសិលធម៌ក្នុងការរស់នៅក្នុងសង្គមទើបបានស្វែងរកសត្វសំចិត្តសម្រាប់សង្គមបានហើយជាប្រសិលធម៌នៅក្នុងទីនោះគឺដំណើរដល់ថ្លៃដែលត្រូវយកមកពីព្រោះ យកមកពិភាក្សាធ្វើការពិចារណាដើម្បីសរុបដែលសុទ្ធតែមានលើដែរឬទេនៅក្នុងដំណេខាងក្រោយជាថាសិលធម៌គឺលោកសំដែងយកដល់ទៅសិល5ហើយតាមពុទ្ធសិលលៈសិលៈហ្នឹង ហើយហើយសិលធម៌មកពីសិលៈនិធម៌ធម៌ប្រតិប្រកដីធម្មតាហើយសិលគឺកម្ដៅយកចរិយាសម្បត្តិសម្បត្តិធ្នាប់ផ្លៃធ្នូដែលមានការរស់នៅមិនបកបន្តិចមិនយឹកយៀនដល់ប្រយោជន៍ចិនតីដល់សង្គមតីអញ្ចឹងពាក្យថាសិលធម៌វាស្មើនឹងពាក្យថាអសិលធម៌អសិលធម៌ សិលធម៌មានន័យថាមានធម៌ដែលអសិលធម៌គ្មានធម៌យើងពិចារណាអំពីអសិលធម៌នៅក្នុងសង្គមអសិលធម៌មាន5ដែរសិលធម៌ក៏មាន5អសិលធម៌ទី1សម្រាប់សត្វជាតិយានសត្វទី2ប្រព្រឹត្តដោយចោរកម្ម ទី3ប្រតិកម្មការទី4វិជ័យកុហកទី5អត្តសវៈនេះអសិលធម៌នឹង5ហើយយើងយកអសិលធម៌នឹង5នេះយកមកវិញ្ញាណពីភាកបែងចែកហើយធ្វើឲ្យពលាយទៅតើវាផ្ដល់លើទុកដល់សង្គមយ៉ាងណាខ្លះតួយ៉ាងទី1ដូចជាទៀតថាបាណាវិបាញ៉ាំតរំលឹកជីវិតឲ្យផ្លិចចុះ នេះជាទៅសត្វនឹងធម្មៈហ្នឹងជាទៅសត្វតសត្វសត្វប្រតិជនណាដែលចូលសន្តិភាពក្នុងអារម្មណ៍លុបក្នុងសេចក្តីប្រាថ្នាចិត្តនឹងហៅសត្វអញ្ចឹងសត្វដែលមានកំណត់ច្រើនណាស់សត្វខ្លះកើតពីវាស្អែលដូចជាស្រមោលដូចជាសត្វអង្កើដូចជាសត្វតកៃចិនសង្សេតិយៈនឹងសត្វខាង ហើយសត្វនោះទាំងសុខទាំងចម្រើនដូចយើងណាសត្វនេះគឺគេហៅជាលាសុជៈដូចជាសត្វគោក្របីសត្វវិការឡើងមានកូននិងពស់ហើយទៅប្រសូតឬក៏មនុស្សអញ្ចឹងសត្វណាទៅចង់បានសុខដែរសត្វមួយទៀតដែលដែលប្រសូតពេញវិសុទ្ធដែលអន្តរជាតិដូចជាមន់ទាណា សត្វចំណានសត្វបាក់ទីសត្វស្លាបដែលពងហើយបានប្រាំងប្រាំងហើយបានញាស់ចេញមកនឹងក៏ប្រភពសត្វប្រមណាដែលហៅអន្តជៈណៅសត្វមួយទៀតគឺអត់មានកើតអំពីហេតុហ្នឹងទេគឺឧបដិបកើតទៅតាមអំពើបំអំពើបាបដូចជាសត្វនរកសត្វប្រេតឬក៏ទេវតាឬក៏ព្រំគឺកាលឡើងខំខំឯងឯងមកថាទៅកើតនរកឧបដិបធំមក កើតទេវតាស្រុកទុកតែនឹងអបបាវិការជាសត្វម្នាក់ជាសត្វទីទៅវិញហើយសត្វម្នាក់សុទ្ធតែចង់បានខុសដូចដូចគ្នាចង់បានសេចក្តីចម្រើនដូចដូចគ្នាយើងទួតតែខ្លួនយើងចង់បានសុខទេសត្វថ្ងៃនេះនេះយើងកំទទួលគេសួរខ្លួនឯងសួរខ្លួនយើងម្នាក់ម្នាក់ដែលជាបុគ្គលនៅចង់នៅរស់នៅក្នុងសង្គមនេះសួរថាតើយើងចង់បានសេចក្តីសុខដែរឬ តែថាទៅមើលទៅចោលកម្មជាប់គុកទៅចង់យកទិញទុកដែរទៅចង់បានសុខដែរមិនចង់ធ្វើធ្វើដើររំទៅរំពាត់ប្រាប់បំភ្លើងព្រឹកការវាតតនិងការវាប្រហារដាក់នោះដាក់នឹងពីជនតីមិនចង់បានទេការជាប្រទេសការលើវិយលើថោងអ្វីអ្វីទាំងអស់មានជនណាចង់បានក៏ហើយជនប្រទេសចង់បានសុខអញ្ចឹងឲ្យយើងទៅសម្លាប់គេនេះតើវាផ្ទុយនឹងស្បកផងចិត្តតែឬទេ វាផ្ទុយនឹងសង្គមជាតិដើរទេវាផ្ទុយនឹងអ្វីដែលតាមលោកចង់បានដែរទេវាផ្ទុយហើយណាតាមអរបាតបានឡើយវាផ្ទុយវាទៅច្រាស់សំពលិកគេចង់រស់ឯងទៅសម្លាប់គេគេចង់ចុកឯងទៅវាយគេទៅបាត់គេទៅបៀតបៀនគេទៅប្រហារគេអញ្ចឹងបានន័យថាសង្គមមួយដឹកបរដោយសារតាមអរបាត ចឹងមកនៅក្នុងគម្ពីរព្រះពុទ្ធសាសនាយើងបញ្ជាក់អំពីអសិលធម៌សម័យខាងដើមយុគយោពុទ្ធបរិស័ទទាំងឡាយមនុស្សក្នុងលោកក្នុងសង្គមរស់នៅមានអាយុយឺនយូរដល់ទៅអសង្ខេយឆ្នាំដែលសារសេចក្តីប្រមាណនៅក្នុងបាណាវិបាកគឺមនុស្សយ៉ាងនៅត្រឹម80000ឆ្នាំនេះអស់អាយុនឹងដល់80000ឆ្នាំ នឹងធ្លាក់ទៅសាបារិបាការវេប្រខានហើយការវេប្រខានគុំឈប់គុំឈររហូតដល់មនុស្សយើងអាយុ120ឆ្នាំខ្លាំងសពថ្ងៃនេះយើងនៅក្នុងស្ទុំរង្វង់70ឆ្នាំទៅ120ឆ្នាំប្រឡាក់ប៉ុណ្ណេះឈ្មោះថាជាប្រឡាក់នៃសេចក្តីស្លាប់របស់មនុស្សក្នុងសង្គមជាតិដែលមានមនុស្សអាយុ150ទៅទៀត 120ហ្នឹងយើងរង្វាស់យកពីសម័យព្រះមកសម័យនេះ70ទៅ120ឆ្នាំមកប្រឡោះហ្នឹងងាប់ទៅសារអីទៅសារការវាប្រហារការៀបមៀតដល់ដំបងដល់រំពាត់ដល់បំណងការវាកម្មការសម្លាប់គ្នាទៅទៅសម្បោទេវរាជដាក់នៅក្នុងវិញ្ញាណខណ្ឌម្នាក់ម្នាក់យ៉ាងណាក៏រងគ្រោះអាណាក៏រងទុក្ខដោយសារស្ដេចស្លាប់នឹងការទីកាត់ចិត្តការឡើងនៃស្វាមៀនទី ហើយប្រពន្ធលោកគោលថាមេទីខុសទាំងឡាយតាមអធិបាតនេះបើសិនជាមនុស្សនៅតែបន្តទៅតាមទៀតមនុស្សទាំងអស់នឹងត្រូវអាយុថយចុះណានឹងស្បាប់ធម្មជាតិថយចុះថយចុះពី100ទៅ80ថយទៅ80ទៅ70ថយទៅ70ទៅ50ថយទៅ50ទៅ40 ហើយវា90ឆ្នាំស្លាប់ទៅ20ទៅ20ទៅទៅរហូតដល់អាយុ10ឆ្នាំមកមនុស្សអាយុ10ឆ្នាំគឺជាមនុស្សចាស់ជរាក្រំពីរំដរកាហើយស្លាប់ដូចចំនួនយើងសម័យនេះអាយុ120ឆ្នាំឬក៏100ឆ្នាំស្លាប់ដូចគ្នាចិត្តត្រីទាំងឡាយត្រូវមានអាយុ5ឆ្នាំមានប្តីមួយអន្លើដល់បរិសុទ្ធ រស់នៅត្រង់ទៅតាមឆ្នាំក៏ដល់មកចាស់អស់អាយុកម្មខាងនេះនេះអកលធម៌វាចុះដល់ណាវាចុះដល់ណាហើយកម្មវិបាកនេះបើយើងយកមកគិតមានទម្ងន់ធ្ងន់ណាស់សម្រាប់សង្គមជាតិព្រោះកម្មវិបាកដែលកើតមកទីទឹកដីស្ររិះវាហៅថាហិង្សាវិបកាស ជាបាបតិកកៈហិង្សាវតកៈតាមវតកៈជាបាបតិកៈជាហិង្សាវតកៈប្រតិបត្តិការមកវិតកៈតម្រូវក្នុងការត្រេកសង្អាតក្នុងការជ្រត់ត្រាក្នុងការត្រូវចិត្តនឹងចិត្តចំចាក់នឹកក្នុងការមិនគុណ5រួចសម្លេងក្លិនរសសម្ផស្សចង់ប្រកាសចង់ទៅតិចចិត្តទៅទៅចឹងឃើញតែប៉ុណ្ណឹងវាសោះឃើញតែប៉ុណ្ណឹងវាស្រួល ដល់ប៉ះទង្គិចមិនបានដោយបំណងកើតជាបាតពីតកៈដោយទៅរិះក្នុងការកម្ចាត់បងឬក៏បំផ្លាញគេឲ្យគេវិនិច្ឆ័យដោយខេតណាដោយខេតនោះនោះជាបាបដល់វិហិង្សាបតកៈអានឹងគឺយត់ទៀនដែរត្រូវរិះយត់ទៀនគឺដោយសតិវិប្រតិបត្តិតាមចំណិតតែចេញវាដល់វានឹងតែងវានឹងចិត្តចិត្តធម៌ មានគ្រឿងប្រហារទាំងអស់នេះសុទ្ធតែវិហិង្សាវិបត្តិទាំងអស់ដល់វិបត្តិទាំង3កើតឡើងចម្រើនឡើងក្នុងសម្ដានចិត្តរបស់បុគ្គលណាបុគ្គលនោះជាធ្វើនៅតាមណាដែរសម្លាប់ហើយដល់សម្លាប់ទៅវាកើតអីវាកើតកោឡាហោសង្គមមួយកើតកោឡាហោព្រោះព្រោះមានជនស្លាប់ អ្នកស្លាប់ត្រូវជាទុកអ្នកស្លាប់ត្រូវជាម្ដាយត្រូវជាបងត្រូវជាប្អូនត្រូវជាកូននេះឡើយត្រឹមនេះទាំងអស់នេះនៅក្នុងសង្គមទៅស្វែងរកសមុទ្ឋានទៅស្វែងរកខែអ្នកដែលសម្លាប់តើអ្នកណាសម្លាប់ឪពុកអានអ្នកណាសម្លាប់ឪពុកអានអញ្ចឹងការស្វែងរកដោយខ្លួនឯងបណ្ដាគឺត្រូវពឹងផ្អែកទៅលើពលិសខាងសន្តិសុខសម្រាប់ណាអតិជាស្វែងរកនៅ នៅកំហុសនៅទុតិជននៅដែលហៅថាប្រឆេទជនដែលជាអ្នកប្រហារអប្រតិជនរបស់នេះនេះលពលនេះលពលព្រាមការវាប្រហាររបស់យើងទៅអ្នកទៅលើជននេះធ្វើឲ្យក្រុមយុវជនរងគ្រោះនោះមានសេចក្តីខ្វល់ចិត្តទាំងប៉ូលីសទាំងរដ្ឋអំណាចរហូតដល់ទៅតុលាការតែកាត់ទោសទៅជាគុំអក្រងអប្រតិ សត្វការធ្វើដោយការចាក់ចោលនិតលយុទ្ធអញ្ចឹងបានន័យថាបញ្ហាពិបាកមួយហ្នឹងគឺធ្វើឲ្យមនុស្សច្រើនគ្នាកើតកលយុទ្ធតឡាដែលចំនួនបក់មិនលហើយរំទុករំទុកក្នុងសង្គមម្ដងឲ្យចុះដល់តាមណាពិបាកគ្រប់ប្រភេទហើយប៉ុន្តែគ្រាន់តែថាបានសពថ្ងៃ បើយើងពោលផលប្រាក់វាថាតែមានទុកទោសប្រអស់ប៉ុន្តែទៅលូតមិនបានគិតដល់នឹងគេនិយាយថាតែមនុស្សដើម្បីចឹងប៉ុន្តែសត្វតែវាកោឡាអត់នាំដល់មកចិត្តអកកម្មក្នុងសង្គមធ្វើឲ្យបាក់ដូចទុកនេះយើងគិតមើលមើលអកលធម៌បើកំឡប់ទៅកំឡប់មកបហាទៅបហាមកបាយទៅបាយមកបាំងទៅបាំងមកកាត់ទៅកាត់មកប្រឹក វិលចង់វិលឡើងវិលចង់វិលឡើងវាទាំងអស់សុទ្ធតែមានទៀតដូចអញ្ចឹងធ្វើមិនបានបានធ្វើសុខក្នុងសង្គមក៏តបទៅជាទាំងអស់គ្នាព្រមលះបង់តាមអរិយសំថាខ្ញុំមិនចង់ទៅវត្តទេខ្ញុំមិនចង់ទៅអារាមទេចង់តាមសិលទេនៅរកគឺចង់មានចង់បានសំថាប្រព្រឹត្តនៅតាមណានេះបាទទោះថាតើវាមានទុកទេរឿងមកវត្តមិនដាច់ចាំនិយាយរឿងទៅទៅសុខក្នុងសង្គមតែគិតយ៉ាងម៉េច អស់វាអញ្ចឹងវឹកវររហូតប្រសិនជានៅតែបានអត់បានអ្នកទៅសំណាក់តាមទៅនឹងខុសសម្រាប់តាមខុសអ្នកមានអាវុធសម្រាប់តាមទៅមានអាវុធខុសសម្រាប់តាមខុសអ្នកមានអាវុធសម្បើមយ៉ាងសម្រាប់យ៉ាងសម្បើមយ៉ាងទៅទៀតជាសំកម្លាំងអាវុធដែលជួនកសាងអញ្ចឹងអត់បានស្បទេនៅក្នុងភូមិឋានប្រទេសទាំងបាននៅក្នុងលោកនេះ គឺរកសេចក្តីសុខសន្តិភាពមិនបានដោយសារអីដោយសារការណារិកាដោយសារកំណត់បានដោយសារការៀបៀបការវាសន្តិការវាប្រហារអញ្ចឹងអបានសុខទេណាអសកម្មហើយអសិលធម៌មួយអសិលធម៌ទី2អត្តមេធាននេះចោរកម្មណាពាក្យថាពលធានចោរកម្មរកគឺប្រព្រឹត្តល្មួចលួចប្លង់ យើងគិតមើលឲ្យពលីសូត្រកន្លែងសកលោចោលដូចនិយាយទៅកណាមកកណាភ័យព្រួយរំពីបោះរំពីចាំតាក់ផ្លត់រំផុតញាត់ងាប់ទីគួរចំណេះទីគួរចំណោះទីចាំចំណេះទីចាំចំណោះឡើយមនុស្សទាំងអស់គឺភ្នែកស្លើស្លំស្លោទៅមកផ្ទះវាជំនាញដីវិជ្ជាទៀតបាក់វាចាក់តាមចំទីចិត្តឯស្អែកដែលសាររឿងអត្តនិទាននេះ ហើយបោកវាទៀតនឹងវាចម្រើនឡើងវាច្រើនឡើងរហូតដល់ច្រើនមែនទែនមនុស្សក៏ដើរទៀតដែរនៅក្នុងកាពីប្រត្រូវទៅបានប្រទៅយ៉ាងពីមកពលាទៀតមនុស្សដើរមកដូចគេអត់ទាន់ចេះលួចទេតែនៅក្នុងសម័យគេហៅតមកជាបបការរទីដែលពីរួមតែពីរួមសេកុំពុតតែ៣គ្នា ចេះបីលោគ្នាទៅដើមមកមនុស្សយើងនាំនេះស៊ីរួមដែរតាមប្រព័ន្ធនោះដើរទៅបោស៊ីបោស៊ីដូចគោអញ្ចឹងត្រូវតម្លៃដល់មកខ្លួនឯងតាមវាប្រែវាទាំងការម្ល៉េះបំណងមកទៅបោហោបោហោណាស់យើងទៅបោហោដល់ក្រោយមកគឺទុតបញ្ហាវិចិត្រប្រាគឺទុតចែកដីគ្នាចែកដីទៅកម្មទៅកម្មគីឡូគីឡូធ្វើរបបដាក់រៀនរៀនខ្លួនដើម្បីការពារដីរបស់ខ្លួន ដល់ការទៀតទៅអ្នកដែលវិជាវតិទីវិត្រុតអ្នកកូនតាំងឲ្យក្រៅទៅសំដរកោកម្មកូនកើតគ្រប់ឆ្នាំបន្តបន្តទៅតាមប្រកែក3ទៅ4 3មានតែ2នាក់ណាតែពេលក្រោយមកឡើង8នាក់ទីកូនទីនឹងគ្រប់ធ្វើចោរកម្មដូចនេះរឿងនេះដើមមករឿងដែលមានពីដើមមកដល់ពេលលួចទៅតាំងអ្នកម្ចាស់ដីអ្នកម្ចាស់ស្រែទៅទៅលេខដល់ទៅលើជនណាមនុស្សរបស់ តែបីរៀនរៀនខ្លួនរស់រៀនរៀនខ្លួនហើយតើពួកមនុស្សជំនាន់នោះអត់ចេះផលិតផលទេអត់ទាំងចេះធ្វើសកម្មកម្មក្រោមគឺគឺសម្បត្តិធម្មជាតិដែលដល់ឡើងឯងទេប្រំបានទឹកចែកដីគ្នាដើម្បីទីសម្បត្តិធម្មជាតិមិនទាន់ចេះបានត្រូវមិនទាន់ចេះផលិតផលិតកម្មធ្វើជាស្អីជាស្អីនៅទាំងអស់សម័យនោះតើចោរកម្មនឹងបន្តិចនេះតើចោរកម្មលួចលួចលួចតាមបានចាប់បាននោះ មិនមកឯងមួយមកពីគ្រប់ហើយចុះគេនេះគ្រប់នេះឯវតិចនេះអញចាំមកពីគ្រប់បាត់ក៏លួចហើយរវល់ក៏លួចនឹងហៅមកប្រជុំលួចនឹងហៅមកប្រជុំទីវាយអាទាំងប្រជុំមកមានណាយកម្នាក់មកចឹងទៅប្រឡងវាផ្អើភូមិផ្អើទឹកផ្អើដើមនៅជុំជុំមានជាបដៅចឹងទៅព្រោះសារទាំងចឹងយឺយឺតារភុញតារភុញណា រួចម្ដាយម្ដាយយាយម្ដាយម្ដាយគាត់កនអត់ព្រមសុខសំបើចឹងទៅហើយក៏ឲ្យវាត្មងនេះតែលើលើក្រោយមានចាំបាច់ហើយមកវិជននេះគេនិវងដាក់មកបកាច់ត្រូវងាប់ទៅហើយដល់ចោលទៅបកាយទៅខាងនោះឃើញម្ចាស់ច្រើនចាប់ដីវាយចឹងអាមុននេះរហូតបងមួយដែរយកតកាទៀតខ្លួនហើយក៏បាយបាយវិញដបងយូរយូរទៅរហូតដល់ទៅជាបរមាណោ នេះព្រះអបកម្មអបនីទានហ្នឹងកាលណាវាចម្រើនច្រើនធំវាត្រូវទៅធ្វើសោរកម្មតែសោរកម្មនោះត្រូវមានអាវុធតែមានអាវុធយើងបានសហការអញ្ចឹងបានឡានបានមកកោតពលាទានក៏នឹងកាលឡើងរឹតតែចម្រើនឡើងតែទៀតអញ្ចឹងសិលធម៌នេះលាក់ចំកាលណាបើសិនជាសោរកម្មចិត្តទៅច្រើនទៅច្រើនទៅ សិលធម៌នៃសង្គមធ្លាក់ចុះមនុស្សរស់នៅលែងសុបាយដេកជំរុញបាក់មិនល្អទៅធ្វើលបងចាក់សោពីជាន់បីជាន់ទៅធ្វើកលិសបច្ចារពើទុកតង់ទុកមតោតំណាងហ៊ានទុកខ្លាចជាយុទ្ធទានខ្លាចជាយុទ្ធផងឬដោះកង់ខ្លាចជាយុទ្ធនេះយុទ្ធនោះចេះមកបែបអារម្មណ៍យុទ្ធអស់គ្នាម្នាក់ម្នាក់ដូចសពថ្ងៃនេះជាជាតិនឹងសពថ្ងៃរបស់ស្មារតីដាក់ចោលបាត់នឹងដាក់ចោលទេអត់ព្រោះអារម្មណ៍ខ្លាចជាយុទ្ធ អញ្ចឹងមកវិញបានគំថាឡងគឺក៏អត់មានសិលធម៌មនុស្សរស់នៅក្នុងសង្គមនេះរស់នៅតែតាមអំណាចនៃផងអាហារអត់មានសង្ឃឹមមានសិលធម៌ទេឡើយក៏បង្ខំនៅចលាចលហើយហើយតែមានការកម្មមានពលិសចាប់តាមនៅតុលាការចាប់តាមមានគុតដាក់ចោលទៀតណាបើសិនតែកុំមានតាមកុំមានសម្លាប់មានពលិសមានពលិសចាប់តាមអត់អត់មានកោដល់ចាប់តាមអ រីឯញ៉ាំនឹងតឡាការនេះទេតឡាការនេះទេមិនបាច់មានរហូតដល់អត់មានស្អីផងអត់មានគុំនឹងច្បាស់អីអញ្ចឹងបានន័យថាបានវិបាកវិនិច្ឆ័យកាលឡើងយកតាមមកបព្វន់ដើម្បីទប់ទល់ទៅនៅជាតិបលាអានោះត្រូវតែមានអញ្ញាព្រេចអញ្ញាត្រូវតែមានតឡាការត្រូវតែមានកងត្រូវតែមានបលិសកម្មសុខត្រូវតែមានអសរបាត្រូវតែមានវិញ្ញាណការទៀតទឹកដីមកទៅដូចជាវិញ្ញាណការទៀតទឹកដីការទៀតរបស់មកទៅ មកពីបាក់មកពីព្រាទៀតនឹងតាមនាំយើងសិលដីនេះក៏សុំសិលដីនេះមានណាពីច្បាំងគ្នាមិនណានៅទៅណានៅតំណទៅគោរពឋានដោយគ្រប់ព្រំបទលយូរទៅអ្វាយទៅសិលរបស់គឺគឺមិនគឺព្រមគឺបកលទៅដើម្បីការពារទឹកដីគឺដោយចឹងព្រមដែនកលសាលាច្បាំងនេះសើសាធនីទៀតទៅតាមការវិខនេះគឺទៅអត្តកម្មរបស់សង្គមនេះអសិលធម៌នេះនឹងអ្នកដែលខាងក្រោយ មិនគិតថាអើខ្ញុំកំទៅវត្តយើងកុំនិយាយរឿងវត្តរឿងរាមយើងនិយាយពីសន្តិភាពសម្រាប់ជាតិរៀបចំដែនដីឲ្យមានផ្ទៃស្មើឲ្យទៅរៀងរៀងកន្លែងតិចតិចសម័យក្តៅក្តៅអញ្ចឹងអភិញាទាននេះមួយកាលឡើងមកកែរត់ធំមកក្នុងសង្គមយើងពិភាក្សាមើលទៅឃើញណាទី3ការលើសុនិច្ឆាចារប្រព្រឹត្តផងនឹងការ ការខាងដើមមនុស្សយើងអត់បរិភោគចាមទេព្រោះសត្វដែលកើតឡើងពីអកុសលព្រំមកកើតជាមហាព្រំរហូតដល់កើតមកជាមនុស្សតែទីសមរខាងបីដំបូងដៃមនុស្សអត់បរិភោគចាមទេការតែមានគុណធម៌វិចារថាជាអកុសជាអកុសតែសម័យខាងក្រោយមកការបរិភោគចាមវិចារថាជាផលទៅវិញ ជាសិលធម៌ទៅវិញការបរិភោគកាប៉ុន្តែការបរិភោគកានេះលោកចែកជាចំណែកហៅការត្រូវការខុសពុទ្ធបកធម្មចិត្តកាលឡើងមកតែមានបញ្ហាមានដីមានគុណមានស្រីមានសរជារឿងធម្មតាប៉ុន្តែការទឹកប្រមមនុស្សដើម្បីមានសម្បត្តិស្នប់ទៅតែមានសិលទី3មួយទៀតបើមានសិលទី3ទេមនុស្សទាំងអស់បលាយសត្វទាំងអស់ មិនដឹងឲ្យថាបើសិនជាអត់មានសិលពីដោយសារមេសមថាការៈទេស្ត្រីបរិសុទ្ធណាស់ទៅបរិសុទ្ធកាមរយាមគ្នានឹងគ្នាដូចជាតវេរខានយើងមើលតវេរខានយើងមានដឹងណាប្តីដំណាដំណាប្រពន្ធដំណាដំណាទៅជាម៉ែទៅជាឪទេអត់ទេឲ្យតែមានលឹងមានលឹងស្មូតឲ្យតែលេខឃើញគ្នាដឹងថាបរិសុទ្ធកាមនោះដល់គ្នាដល់គ្នាអញ្ចឹងក៏ពន្យាសុខាមកទី3មួយដែលលោកចាត់ដល់សិលធម៌ ការបរិភោគស្រាកម្មត្រូវឲ្យមានសម្បត្តិធ្នាប់ឲ្យមានលទ្ធភាពនៃការបរិភោគកម្មចឹងបានការបុកបុកខាងនៅតាមប្រទេសមួយមួយនឹងខ្លាយទៅជាប្រទេសនេះជាតិតែកម្លាំងពលការយុទ្ធការដើម្បីបកការនៅជាតិមួយគេហៅថាការបរិភោគកម្មទៅតាមប្រឡងផងចឹងស្ត្រីនេះមានស្ដីហើយបរិមាណមានប្រពន្ធណាស់ អញ្ចឹងមនុស្សដែលត្រូវមានប្តីប្រពន្ធហើយត្រូវបរិភោគកម្មជាមួយគ្នាហើយសម្រាប់កម្មនឹងគេហៅសម្រាប់ត្រូវទៅលើពីនឹងជាផលតែចេញពីនឹងប្រពន្ធគេអូនគេចៅគេបងគេប្អូនគេម៉ែគេពុកគេអញ្ចឹងអត់បើសិនជាអត់មានព្រំដែនទេមនុស្សទាំងអស់ចេះតែបរិភោគកម្មទៅមិនដឹងប្រពន្ធឯងមិនដឹងប្រពន្ធគេមិនដឹងបងគេមិនដឹងបងឯងពេលនឹងឯង គឺជាបលាផលជាតិឈឺចាស់នៅក្នុងសង្គមផងកើតហើយដោយជាភរិយានឹងស្វាមីសម្រាប់ចិត្តទៅយកប្តីស្រឡាញ់ប្តីហើយហើយស្វាមីសម្រាប់ចិត្តទៅយកប្រពន្ធគឺស្រឡាញ់ប្រពន្ធហើយនៅពេលណាដែលបរោះដែលជាប្តីនោះបោះចិត្តកន្លងចិត្តមានសត្រីបីទៀតចឹងសត្រីខាងដើមរបស់ខ្លួននឹងនឹងដល់ដល់ការឈឺចាស់ ពួកពេញជ្រុលនៃការជឿតាត់ក៏មិនកើតឡើយបើជាប្តីចេះតែសบายព្រោះខ្លួនឯងហ្នឹងវាអត់មានជឿចាប់អីវាចេះសម្បូរតែខាងតណ្ហាម្ល៉េះហើយបើសិនជាបរិសុទ្ធប្តីនេះមិនបានគិតអំពីសិលធម៌នៅក្នុងសង្គមទេព្រោះនៅតាមអំបីនៃការធ្វើឡើយក៏ចេះតែបណ្ដោស្រីបន្ថែមទៅរហូតដល់ម្នាក់ឯងរាប់រយរាប់ពាន់អ្នកបង្កើតធ្វើឲ្យការជឿចាប់របស់ជនក្រៅគ្នារបស់អំណាចចិត្តប្រាក់ ឬខកអំណាចការចំណងតែចឹងនឹងទៅតោផ្សេងផ្សេងរបស់ខ្លួនអញ្ចឹងធ្វើឲ្យសេចក្តីក្នុងប្រទេសដល់មកទៀតអរតារាមួយកើតទុកវាជំនិតធំយើងប្រពន្ធចំប្រពន្ធដើមយើងកាត់យើងចាក់យើងស្ដាំយើងបាយយើងបាក់រហូតដល់មានបញ្ហាច្រើនមែនទែនក្នុងសង្គមរហូតដល់ដល់ថ្ងៃនេះមានដល់កើតជំងឺសាមដែលជំងឺសង្គមមករហូតដល់កើតរោគអេឥឡូវអង្គការអេកំពុងដូចគួរដូចទៅ ហើយនឹងឈ្នះបើអ្នកផលិតអេតនៅតែអេតបន្តពូជអេតនៅសម្លៀកអ្នកសាងទំនួលអេតនៅសម្លៀកអញ្ចឹងអ្នកប្រកាសអំពីបំបត្តិនឹងអេតប្រកាសមិនចេញយើងគិតតែយកទុកតែចាក់ប៉ុន្តែដូចឆែកធ្វើវិន័យទៅឆែកទៅចង់ឲ្យដាក់ជំនួយអេនោះប្រាថាស្វែងរកសមុទ្រឋានតើអេតកើតពីណាមក លើខេត្តណាដល់ទៅខេត្តគុល